នេះជាប្រភេទអាហារបំពន់តាមអាយុក្មេងពីពេលកើត15ឆ្នាំក្មេងតូចត្រូវការមើលថែជាចាំបាច់ក្នុងនោះការគិតគូរពីចំណីអាហារក៏ជារឿងសំខាន់បំផុតផងដែរយោងតាម website Hello Group Pet នឹងបង្ហាញនៅប្រភេទនិងបរិមាណអាហាររូបត្ថម្ភកុមារទៅតាមអាយុចាប់ពីពេលកើតភ្លាមរហូតដល់អាយុ5ឆ្នាំអាយុ0ទៅ6ខែ ក្នុងរយៈពេល6ខែដំបូងនេះការបំមើកូនដោយទឹកដោះម្ដាយតែមួយមុខគត់គឺគ្រប់គ្រាន់ហើយ។ ម៉ាក់ម៉ាក់មិនចាំបាច់ឲ្យកូនញ៉ាំអ្វីផ្សេងនោះទេសូម្បីតែទឹកចាប់ពីអាយុ6ខែឡើងទៅ រហូតដល់អាយុ2ឆ្នាំម៉ាក់ម៉ាក់ត្រូវឲ្យអាហារបំពន់បន្ថែមទៅកូន លើពីទឹកដោះម្ដាយឬទឹកដោះគោដោយចាប់ផ្ដើមពីអាហារទុនទុនដែលក្នុងនោះបបរខាប់គ្រប់គ្រឿងគឺជាអាហារូបត្ថម្ភដ៏សំខាន់បំផុតសម្រាប់កុមារដើម្បីជួយដល់ការលូតលាស់ផ្នែករាងកាយនិងបញ្ញាស្មារតីនេះបើតាមការរៀបរាប់របស់លោកវិជ្ជបណ្ឌិតអ៊ុនយូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិអាយុ6ខែឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿង2ដងក្នុងមួយថ្ងៃដោយម្ដងម្ដងឲ្យញ៉ាំ2ទៅ3ស្លាបព្រាបាយបន្ថែមលើពីការមើមដោះម៉ាក់ឬទឹកដោះគោអាយុ7ទៅ8ខែការញ៉ាំបបរខាប់គ្រប់គ្រឿងកើនដល់3ដងក្នុងមួយថ្ងៃ មួយដងកន្លះចានចង្កឹះបន្ថែមលើពីការមើមដោះអាយុ9ទៅ11ខែញ៉ាំបបរខាប់គ្រប់គ្រឿង3ដងក្នុងមួយថ្ងៃ ញ៉ាំម្ដងម្ដងកាយចានចង្កឹះបន្ថែមលើពីការមកម្ដងនិងផ្ដល់អាហារក្រៅពេលមួយដងក្នុងមួយថ្ងៃដូចជាចេកទុំស្វាយទុំលហុងទុំឬផ្លែឈើដទៃទៀតដោយកិនឲ្យម៉ត់អាយុ12ទៅ24ខែឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿង3ដងក្នុងមួយថ្ងៃមួយដងមួយចានចង្កឹះពេញបន្ថែមលើពីការមឹមដោះនិងផ្ដល់អាហារក្រៅពេល2ដងក្នុងមួយថ្ងៃដូចជាចេកទុំស្វាយទុំ ល្ហុងទុំដំឡូងស្ងោរឬផ្លែឈើផ្សេងទៀតអាយុ2ទៅ3ឆ្នាំកុមារអាចញ៉ាំអាហារជាមួយមនុស្សធំឬគ្រួសារបាន3ដងក្នុងមួយថ្ងៃហើយបើកូននៅបន្តបើដោះម្ដាយឬទឹកដោះគោម៉ាក់ម៉ាក់ត្រូវបន្តបំបើដោះកូនពេលញ៉ាំអាហារជាមួយគ្រួសារប៉ាម៉ាក់កុំឲ្យកូនញ៉ាំអាហារដោយខ្លួនឯងព្រោះកូននៅតូច ខ្លាចក្រែងកូនញ៉ាំមិនគ្រប់គ្រាន់ឬមិនញ៉ាំបន្លែធ្វើឲ្យខ្វះអាហារូបត្ថម្ភ ក្រៅពីអាហារសំខាន់ទាំង3ពេលនេះយើងត្រូវផ្ដល់ចំណីអាហារបន្ថែម2ដងក្នុងមួយថ្ងៃ ដូចជាចេកទុំល្ហុងទុំស្វាយទុំស៊ុតស្ងោរដំឡូងស្ងោរឬផ្លែឈើផ្សេងទៀតតាមចំណង់ចំណូលចិត្តកុមារតែកុំឲ្យកូនញ៉ាំបង្អែមច្រើនពេកឬនំកញ្ចប់នៅចន្លោះពេលបាយអាយុ3ទៅ5ឆ្នាំកុមារអាចញ៉ាំបាយដោយខ្លួនឯងបាន តែយើងជាប៉ាម៉ាក់ត្រូវចាំមើលកូនតើកូនញ៉ាំគ្រប់គ្រាន់ទេញ៉ាំអាហារចម្រុះមុខឬអត់